អូខេសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមកសិក្សាអំពីរបៀបការបង្កើតអក្សរមាសបងប្អូនបាទគឺការអក្សរមាសដោយបែបនេះបងប្អូនណាបាទគឺរៀបកាត់អក្សរពណ៌មាសបែបនេះអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំចេះតិចតិចបងប្អូនណាតែយើងធ្វើការចែកចម្លែកសម្រាប់បងប្អូនដែរគាត់អត់ចេះសោះអាចយើងអាចរៀនជាមួយគ្នាអាចជាមួយខ្ញុំបានអញ្ចឹងគឺយើងត្រូវតែជាមួយជំនុំចឹងខ្ញុំ បង្កើតសារថ្មីគឺយើងចូលបង្កើតផ្ទាំងរបស់យើងមកយើងដាក់កំណត់ពីយើងមកបងប្អូនចង់យកប៉ុណ្ណាយ៉ាងដូចយើងយកប៉ុណ្ណេះចុះយើងយកកម្រិត XP ណាយកប៉ុណ្ណឹងអូខេយកប៉ុណ្ណឹងតោះពីហើយយើងយើង copy វាមួយមកបាទយើងចុច Ctrl J អំពីហើយយើងដាក់ពណ៌បាទយកពណ៌ទាំងមកហើយយើងសេះអសយើងចង់សេះអសវាអសដាក់ទៅយើងបងប្អូនយើងដាក់យើងសេះកូនខ្មែរទៅ បាទកូនខ្មែរអូខេខ្ញុំសេកូនខ្មែរតើយើងគួរអក្សរពមាសដូចដាច់អញ្ចឹងបងប្អូនយើងចូលទៅយើងចូលទៅ select លើអក្សរពមាសខ្មែរយើងទៅបាទ អញ្ចឹងហើយយើងចូល graphic នេះខ្ញុំសាច់ graphic អឺ overlay ហ្នឹងណាខ្ញុំសាច់ជាអង់គ្លេសដែរអញ្ចឹងមុនបងគឺយើងអត់មានអង់គ្លេសមីហ្នឹងទេគឺខ្ញុំទៅតែធ្វើអញ្ចឹងណាបាទឧទាហរណ៍យើងចូលមកយើងចេញចេះបាទបងប្អូនយើងចេញចឹងចេញចឹងយើងទៅកំណត់យើងទៅកំណត់អាស្ពណ៌មាសយើងយើងចូលទៅកំណត់ យើងចូលចេះមកបងប្អូនណាបាទហើយយើងចូលទៅកន្លងតបយើងចូលទៅកន្លងចូលទៅ color គឺយើងកំណត់បាទចឹងហើយកំណត់ពណ៌មាសបងប្អូនសំឡងទៀតណានេះយើងចូលទៅ color ហ្នឹងយើងចូលទៅ color គឺយើងកំណត់នេះ យើងចុចឡើងកាត់ចុងមួយយើងនេះពណ៌ពណ៌មាសគឺជាពណ៌មាសយើងយកលេខបាទយកលេខចុច C 79442បងប្អូនសារខ្ញុំចេះតិចតិចដែរហើយខ្ញុំទៅតែចេះធ្វើចឹងខ្ញុំក៏ធ្វើវីដេអូចែកចម្លែកទាំងអស់គ្នាបាទគឺបានមួយចំណែកនេះគឺយើងយកពណ៌ដូចគ្នា color ដូចគ្នាហើយចំណែក color កដាលនេះគឺយើងយករៀងលឿងចៃទៀតណាបាទគឺយើងអែប3ដង E87 ដើម្បីបានពណ៌ហ្នឹង បន្ទាប់ពីយើងកំណត់ហើយគឺយើងបាទយកបែបហ្នឹងខ្ញុំចែកគ្នាចឹងមកជួយជួយខ្ញុំ copy ខ្ញុំដាក់ដល់ឲ្យបងប្អូនមើលបាទខ្ញុំ copy នេះទៅបាទ C បាទខ្ញុំដាក់ full ខ្ញុំដាក់នេះមួយដាក់ note មួយ muối à đấy nên copy về chắc như cho ta cầm đặt cò nó để vào thì họ thả thì họ đặt cò này ạ vâng. អញ្ចឹងយើងចូលទៅកន្លែងពងទៅគឺយើងចុចកន្លែងមួយអញ្ចឹងយើង copy copy នេះយើងចុច C 79 402បាទយើងចូលមកដាក់កន្លែងលេខនេះវាចេញពណ៌ហ្នឹងអូខេមួយអញ្ចឹងកន្លែងនេះកែយើងដាក់ដូចគ្នា copy ទៅមកបាទអញ្ចឹងវាបានពណ៌ចឹងអញ្ចឹងយើងចុចចុចចំកណ្ដាលមួយមកយើងទៅ copy បាទបងប្អូនអាចមើលតាមហ្នឹងទៅ Ctrl C មកហើយយើងចុចកន្លែងណាចង់កន្លែងហ្នឹងយើងដាក់វាមកបាទយើង copy ពីមកបាទអញ្ចឹងវាចេញនេះតែកដាលញ៉ាត់អញ្ចឹងយើងប៉ុណ្ណឹងយើងបានយើងអាចសេរីមកយកប៉ុណ្ណាបាទអូខេជាងយើងបានប៉ុណ្ណឹងគ្រប់ព័ត៌មានរបស់យើងនេះតាមខ្ញុំចេះទីទួលចឹងល្អល្អសមមកទៅកាន់តែទៅហ្នឹងយើងអាចសេរីបាទ ស្រីទៅលើវាថែមទៀតមកបាទយើងអាចធ្វើ style ស្មោលណាដាក់ stroke ស្រុកយើងចាំដាក់ពណ៌មាសដែរបានយើងដាក់ពណ៌សក៏បាន ចូលទៅ color ធម្មតាបាទយកពណ៌សហើយយើងដាក់ថែមទៀតមកជាងបាត់ទេម៉ាំនេះគឺសតបំមីរបស់យើងបងប្អូនសូមអរគុណច្រើនសម្រាប់បងប្អូនដែលបានតាមដានតាមដានវីដេអូទាំងដល់មកចប់ ហើយសូម្បីតែកាន់តែប្រយ័ត្នផងដែរគេលោកខ្ញុំបង្រៀនបង្រៀនមានការខុសច្រើនណាស់ព្រោះថាខ្ញុំទៅបច្ចេកដែរយើងចេះតិចតួចយើងក៏ធ្វើវីដេអូដើម្បីបង្រៀនសម្រាប់បងប្អូនអត់ចេះសោះអញ្ចឹងសម្រាប់បងបងដែលគាត់បានចេះហើយគាត់អាច comment ខាងក្រោមមកប្រាប់ខ្ញុំបន្ថែមទៀតក៏បានដែរអរគុណច្រើនកុំភ្លេចជួយចុច subscribe និងចុចសញ្ញាកណ្ដឹងទាំងអស់គ្នាអរគុណច្រើនបាយបាយ